អាឡូជំរាបសួរប្រិមិត្តអឺស្វាគមន៍មកកាន់ការផ្សាយរបស់ខ្ញុំកណាខ្ញុំមុននឹងចូលធ្វើការងារកន្លះម៉ោងបាទជជែកលេងជាមួយបងប្អូនបន្តិចខ្ញុំមកដល់កន្លែងការងារអឺថ្ងៃនេះគឺ ពាក់កណ្ដាលយប់ពាក់កណ្ដាលថ្ងៃមកធ្វើការបងអេរិកឈូ សុខសប្បាយបងសុខសប្បាយថ្ងៃនេះមកធ្វើការអឺគេហៅមកធ្វើការពាក់កដាយប់ពាក់កដាថ្ងៃហើយចេះតែមកទៅទៅនេះដល់ទៅណាមកណីអបសុកដែរនៅផ្ទះអបសុកកំឡៃថាច់បងសកុមសកុមវ៉ាន់បងពេជ្រសួលីមបាទនួនស្រីបាទស្វាគមន៍សុខសบายអិន អេអន្តិអញ្ចឹងអន្តិបាទសុខសប្បាយមកសុខបាទសុខសប្បាយអូលោកជំទាវកតិបណ្ឌិតមូសុខីមជំរាបសួរលោកអ៊ំជំរាបសួរអូលុយកល្យានជំរាបសួរអឺបុផាឈៀងម៉ៃជំរាបសួរបុផាឈៀងម៉ៃអីម៉ែក្មេកធីតាភូបាទលោកជំទាវម៉ែក្មេកធីតាភូសុខសប្បាយ អឺលីសុខសบายលីសេលីសួងសុខសบายគ្រីសសេងសុខសบายលោកពូរីឆាតមើសូមជំរាបសួរលោកពូសុខសบายបាទអឺចន្ទតា លោកពូជួនតាសូមជំរាបសួរចន្ទនីសន្តនាចននីសន្តនាចន្ទនីចន្ទនាបាទខ្ញុំធ្វើការថ្ងៃនេះអឺធម្មតាថ្ងៃឈប់សម្រាប់ខ្ញុំទេ ប៉ុន្តែ គេហៅខ្ញុំមកធ្វើការទៅក៏មកធ្វើការហើយមកនឹងទាំងមកមើលមកមាយហើយក្រោកមកមកគេហៅហើយមេខលហើយដឹងទៅណាទៅដែរមកមកប្រតិនីសុខសប្បាយប្រតិនីប្រតិនីថ្ងៃណាមួយចូលឡាយជាមួយពួកយើងខ្ញុំម្ដងប៉ុន្តែអត់និយាយអង់គ្លេសណានិយាយខ្មែរប្រតិនីបាទ ចូលមកនិយាយខ្មែរអូយាយសូភីជំរាបសួរលោកអ៊ំចន្ទ្រាវតីលីជំរាបសួរលោកអ៊ំអូបងស្រីខ្ញុំបងសុភាព នោះមកនេះអត់តាន់លក់ទៀតអត់តាន់គេងទៀតយ៉ាដល់ហើយណោះបាទ OT បាទ OT បងបងសយបងសយ OT ណា OT បាទបងគ្រីស្ទីណាផលបាទសូមជំរាបសួរសុខសប្បាយនៅបងប្អូនមាន មានអីជជែកលេងមួយខ្ញុំថ្ងៃនេះខ្ញុំមានអឺមានគេនេះគេថាខ្ញុំមានមិត្តភ័ក្ដិខ្ញុំអឺគូប្រយុទ្ធប្រជែងខ្ញុំហ្នឹងគាត់សារភាពថាខ្ញុំលេងគាត់ឈឺឈឺគាត់ថាខ្ញុំលេងគាត់ឈឺឈឺគាត់អន់ចិត្តហើយគាត់ផ្អាកពី3ថ្ងៃសិន ថាគាត់ផ្អាកពី3ថ្ងៃសិនតែគាត់ថាខ្ញុំលេគាត់ឈឺឈឺពេកបាទខ្ញុំថាបានផ្អាករហូតកាន់តែល្អគាត់ថាខ្ញុំលេងគាត់ឈឺឈឺខ្ញុំថាខ្ញុំនិយាយតែការពិតទេខ្ញុំមិនលេងគាត់ណាខ្ញុំនិយាយតែការពិតណាបាទ ខ្ញុំអត់និយាយការពៀទេខ្ញុំនិយាយការពិតណាការពិតវាមិនការពិតវា មិនសុបាយទេបងប្អូនបើអាការពៀបានវាសុបាយព្រោះអាការពៀហ្នឹងវាអាចេធ្លាក់ទឹកហ៎ហើយអើហើយអើអាហ្នឹងវាសុបាយប៉ុន្តែបើការពិតវាធ្វើឲ្យមនុស្សម្នាក់ម្នាក់អត់សុបាយចិត្តណាតារាជីវិតថ្មី បាទសមុទ្រទុកគ្មានកោះត្រោយ បាទសមុទ្រទុកគ្មានកោះត្រោយ សមុទ្រទុកគ្មានកោះត្រើយហ្នឹងมันសូវស្រួលទេណា សមុទ្រទុកហើយគ្មានកោះគ្មានត្រើយទៀតបាទណាអាហ្នឹងវាចូលដល់ធរអឺលោកអ៊ំលោកជំទាវកតេបណ្ឌិតមូសុខីមថ្ងៃនេះអត់ទេអត់និយាយពីគាត់ទេបាទនិយាយមិនសមមិញហើយនិយាយពីគាត់មិនសមមិញហើយហៀបរាប់ប្រាប់ពីគាត់មិនសមមិញហើយគាត់ថាអឺខ្ញុំ គាត់ទៅ5ចែគេហៅគាត់នឹងពួកអ្នក CPP គេមិនមែនហៅអឺស្មៅបាតវាំងទេ គេហៅស្មៅជើងក្រាស់ក្បែរវាំងគេហៅស្មៅជើងក្រាស់ក្បែរវាំងខ្ញុំថាស្មៅជើងក្រាស់ក្បែរវាំងនឹងនេះនឹងដូចតែគ្នាទេបាទប៉ុន្តែគាត់ថា ខ្ញុំប្រើពាក្យថាស្មៅបាតវាំងចេះតែមកទៅពីព្រោះវាសមនឹងពាក្យដែល គេហៅគាត់ស្មៅជើងក្រាស់ក្បែរវាំងហ្នឹងគេឆ្លើយថាកណាសេះកណាសេះអីចឹងទៅខ្ញុំក៏ហៅអញ្ចឹងទៅបាទហើយអញ្ចឹងទៅអាហ្នឹងខ្ញុំប្រលើសតែប៉ុណ្្នឹងទេបាទប៉ុន្តែរឿងហ្នឹងរឿងពិតណារឿងពិតតែខ្ញុំប្រលើសតែរឿងស្មៅជើងវាំងហើយនឹងស្មៅបាតវាំងហ្នឹងវាដូចតែគ្នាទេស្មៅរបស់គ្នា បងលីនដាអញ្ចឹងណាអរគុណដល់អ្នកគ្នាលីនដាចិនដាបាទហើយហើយរឿងឥឡូវនេះខ្ញុំឃើញអឺគាត់បដូរអេយ៉ាប័តណាលោកអ៊ំមូសាខីមគាត់បដូរអេយ៉ាប័តឃើញគាត់បដូរអេយ៉ាប័ត និយាយពីការព្រួយបារម្ភនៅ ក្នុងតំបន់ដូចជាព័ត៌មានអន្តរជាតិអីគាត់និយាយគួរគួរសមតានៅ ពេលដែលគាត់ចាប់ផ្ដើមនិយាយពេលដែលគាត់មិនវាយអ្នករងគ្រោះទៅគាត់ល្អតាគាត់និយាយល្អតាបើគាត់និយាយចឹងទៅគេអាចយកចំណេះដឹងគាត់នឹងយកមកសិក្សារៀនសូត្រអីទៅទោះតែគេមិនសบายចិត្តមួយគាត់ក៏គេទទួលយកចំណេះដឹងគាត់អីខ្លះខ្លះ ពីការតាមដានរបស់គាត់ប៉ុន្តែអឺមិនមែនជឿ100%ទេណាពីព្រោះគាត់មិនមែនអ្នកតាមដានអីច្បាស់លាស់អីប្រមាណដែរទេគាត់គ្រាន់តែប្រឡប់ផ្សំឯណាហ្នឹងហើយគាត់និយាយហ្នឹងគឺថាពាក់កដាលគាត់ប្រឡំហើយអឺ30%ទៀតគាត់លួច20%គឺពិតបាទអញ្ចឹងណា បាទនឹងចឹងអញ្ចឹងបងប្អូនយកតារណា ដែលគាត់និយាយពិតបានហើយ20%ហ្នឹងគាត់និយាយពិតហ្នឹងយើងយកទៅនឹងទៅណាបងប្អូនណាអង្គគាត់ប្រាប់ប៉ុណ្ណឹងទេឲ្យយើងចេះទទួលយកការពិតការមិនពិតទៅ ហើយឲ្យចេះពិចារណាខ្លួនឯងផងកុំចេះតែត្រាម៉ាកុំចេះតែជឿគេពេកណាបងប្អូនណាបាទសម្ដេច ដេកជោកុយខឹងខ្លាំងណាស់ចង់ដុតកំទេចអាវុធ USA បាទគាត់ខឹងអញ្ចឹងអញ្ចឹងបានខ្ញុំប្រាប់គាត់ថាហ៊ុនសែនគាត់ចូលចិត្តណា maybe 15%អូខេហ្នឹងហើយប្រធានីប្រហែលជាខ្ទង់15%ហ្នឹងដែលពិតប្រកបហ្នឹងណាបាទបងកំឡាយហ៊ុនបាទសួស្ដីហ្នឹងហើយគាត់គាត់ច្រើនតែប្រើចិត្តបីសាច់មកធ្វើនយោបាយ ប៉ុន្តែចំណុចត្រង់នេះខ្ញុំចង់បន្ថែមទៀតដែរទៅលើអ្វីដែលខ្ញុំអឺបាទបងសៀវសៀវលេងអ៊ីបាទអឺខ្ញុំចង់បន្ថែម បន្តិចទៀតពាក់ព័ន្ធជាមួយនឹងការរៀបចំអឺគណៈរដ្ឋមន្ត្រីអនាគតរដ្ឋមន្ត្រីអនាគតគណៈរដ្ឋមន្ត្រីអនាគតអឺដែលរៀបចំដោយហ៊ុនសែនហ្នឹងណា អឺខ្ញុំបាននិយាយហើយ នៅ ក្នុង ការសរសេររបស់ខ្ញុំកាលពីព្រឹកមិញហ្នឹងខ្ញុំបានបង្ហោះពីអឺនយោបាយនៅភូមិសាស្ត្រកន្លងមកនយោបាយភូមិសាស្ត្រកន្លងមកយើងឃើញថាប៉ុលពតទី1គឺជាយួនដែលចិញ្ចឹមប៉ុលពតទី1យួនបានចិញ្ចឹមប៉ុលពតទី1 បងប្អូនបានដឹងណាយួនគេហៅប៉ុលពតហ្នឹងហៅសឡុតសហ្នឹងគឺយួនបានចិញ្ចឹមប៉ុលពតនឹងយូរហើយហើយប៉ុលពតនឹង គឺជាអគ្គលេខាធិការនៃគណៈបកប្រជាជនបដិវត្តចឹងណាកាលពីសម័យប៉ុលពតនឹងគេបដូរឈ្មោះទៅចឹងណាប៉ុលពតនឹងគាត់អ្នកគ្រប់គ្រងគាត់គឺជាអគ្គលេខាធិការបក ក្រោយមកប៉ុលពតនឹងត្រូវបានយួនជួយឲ្យវាយដណ្ដើមជ័យជំនះពីលន់នល់បានបានមួយឆ្នាំក្រោយដូចជាអឺ76 77ណា1976 77ហ្នឹងដោយសារតែសង្គ្រាមតិចនៅក្នុងតំបន់ហ្នឹងគេហៅថាសង្គ្រាមអឺ សង្គ្រាមកុម្មុយនីសហើយនិងសង្គ្រាមលទ្ធិប្រជាធិបតេយ្យហ្នឹងគេប្រើពាក្យថាសង្គ្រាមត្រជាក់បាទអឺសង្គ្រាមត្រជាក់ដោយសារតែអាសង្គ្រាមត្រជាក់ហ្នឹងមើលទៅហ្នឹងហូជីមិញតំណងជាដឹងថាចិនហ្នឹងវាចេះតែមានអតិពលដោយសារតែលទ្ធិម៉ៅហ្នឹងបានពង្រីកហើយម៉ៅស៊ីតុងហ្នឹងណាម៉ៅស៊ីតុងហ្នឹងអឺអឺបាន កាន់កាប់ប្រទេសចិនស្ទើរទៅទាំងមូលបាទ Cold War បាទ Cold War ហ្នឹងគឺសង្គ្រាមត្រជាក់បាទហ្នឹងហើយហើយដល់ម៉ៅសេតុងបានឈ្នះសង្គ្រាមទាំងមូលសហភាពសូវៀតនឹងក៏រៀងធួងអន់តាមរយៈនយោបាយពួកអឺរ៉ុបនិងអាមេរិកបានសហការគ្នានឹងធ្វើឲ្យអឺរ៉ុបនឹងធ្វើឲ្យសហភាពសូវៀតនឹងទុនដៃទុនជើង ចឹងហូជីមិញដែលពីដើមឡើយគឺជាអ្នកដើរតាមលទ្ធិម៉ៅ ហូជីមិញក៏ធ្វើនយោបាយមួយនយោបាយហ្នឹងគឺឲ្យប៉ុលពតដែលជាអាយ៉ងរបស់ខ្លួនហ្នឹងទៅសហការជាមួយចិន ទៅចាប់ដៃចិន ដើម្បីឲ្យចិនហ្នឹងគ្រប់គ្រងរបបប៉ុលពតជំនួសខ្លួន ប៉ុន្តែត្រូវស្ថិតនៅក្នុងការគ្រប់គ្រងនិង ក្របខ័ណ្ឌនៃកូនចៅរបស់ខ្លួនអញ្ចឹងណាកូនចៅរបស់ខ្លួន ចំណែកឯយួនហូជីមិញខ្លួនឯងហ្នឹងគឺបានទៅចាប់ នៅសហភាពសូវៀតអញ្ចឹងបើសិនណាជាអ្នកណាមួយ ដែលមានឥទ្ធិពលក៏ដោយក៏ណាក៏យួននឹងទទួលបាន ទាំងសងខាងយួននឹងវាឆ្លាតចឹងណាវាឆ្លាតចឹងបើសិនណាជាចិនហ្នឹង ពង្រីកបានទឹកដីคล้ายទៅជាមហាអំណាចអញ្ចឹងអឺបញ្ហានៅត្រង់ថាអឺចិននឹងបានទទួលផលប្រយោជន៍ពីប៉ុលពតដែរវាបានប៉ុលពតជួយនិយាយវាដែរដូចគ្នានឹង សម័យបច្ចុប្បន្ននឹងអត់ខុសគ្នាទេ សម័យបច្ចុប្បន្នហ្នឹង យើងឃើញមើលរូបពីរហ្នឹងរូបថតពីរសន្លឹកហ្នឹង ដែលខ្ញុំបានផុសហ្នឹងជាមួយហ្នឹង រូបថតមួយ កាលពីចំនួនពលពតទៅជួបម៉ៅហើយរូបថតមួយទៀតក្រោយមកហ្នឹងគឺហ៊ុនសែននិងកូន ប្រុសរបស់គាត់ហ្នឹងទៅជួបស៊ីជីនពីងបាទបង Cameron Chinese Chinese អឺរូបភាពកូនចៅហ៊ុនសែនហ្នឹងកូនហ៊ុនសែននិងកូនចៅទៅជួបស៊ីជីនពីងទៅចាប់ដៃអញ្ចឹង មានន័យថាអាចរណ៍ហ្នឹងវាវិលទៅរកអាគមនេះណាវាវិលទៅរកអាគមនេះហើយបំណងរបស់ហ៊ុនសែនហ្នឹង គឺចង់ឲ្យស៊ីជីនពីងហ្នឹង ណែជួយជ្រោមជ្រែងកូនគាត់ឲ្យคล้ายទៅជាអ្នកតំណាងបន្តបញ្ជាភាសាមួយម៉ាត់គឺគ្រប់គ្រងគណៈបកប្រជាជនឲ្យបន្តតំណែងអញ្ចឹងណាឲ្យបន្ត ហើយអានឹងក៏ជាការរៀបចំ ដោយយួនដែរគ្រាន់តែវាដូរប្រទេសគ្នាឥឡូវហ្នឹងយួនឲ្យហ៊ុនសែនទៅចាប់ចិនឯយួនខ្លួនឯងមកចាប់សហរដ្ឋអាមេរិកកាំងហើយនៅ ក្នុងចំនួនដូចគ្នាចឹងទៀតចំនួនដូចគ្នាចឹងទៀតគឺចំនួនរវាងចិនម្ដងនេះចំនួនរវាង ចិនជាមួយនឹងសហរដ្ឋអាមេរិកឃើញទេវាដូចគ្នា កាលាដូចគ្នាអញ្ចឹង យួនវាចង់ត្រួតត្រាខ្មែរវាអត់អាចលើកបតុកមួយចំនួនទៀតបានទេវាអត់អាចលើកបតុកមួយចំនួនទៀតបានទេបងប្អូនចាំយួនអាចលើកបតុកហ៊ុនសែនមកធ្វើអាយ៉ងគេ បាន40ឆ្នាំជាង បាន50ឆ្នាំកាន់កាប់ប្រទេសកម្ពុជាបាន50ឆ្នាំអញ្ចឹងយួនមិនអាច បន្តុកគណៈបកប្រជាជនណាមួយក្រៅពីការបោះឆ្នោត ព្រោះហ៊ុនសែនអត់ចង់លេងការបោះឆ្នោតទេទេគឺចង់លេងអារបបលើកបន្តុកអញ្ចឹងបើចិនលើកបន្តុកហ៊ុនម៉ាណែតឲ្យហ៊ុនម៉ាណែតធ្វើរដ្ឋបហាឪវាទម្លាក់ឪវាចោលឲ្យចិនគ្រប់គ្រងក្រមអឺក្រមយុវជនចំនួនថ្មីនឹងទៅហើយឲ្យចិនជ្រុំជ្រែងវាទៅឲ្យចិនអស់ក្បាលវាឲ្យចិនដឹកមុខវាទៅហើយផ្ដួល ពួកអាចាស់ចាស់នឹងចោលទៅយើងមើលមកផ្លែទៅ ថាចិននឹងគឺជាអ្នកគ្រប់គ្រងក្បាលគណៈរដ្ឋមន្ត្រីនឹងហើយបើចិនគ្រប់គ្រងហើយអំណាចកាន់អំណាចវាបាន ទៅប្រហែលទៀតបងប្អូនវាអាចទប់ទល់បាន10ឆ្នាំទៀតបាន20ឆ្នាំទៀតឃើញទេអញ្ចឹងយួនវាអាចនៅត្រួតត្រាអាក្បាលគណៈរដ្ឋមន្ត្រីនឹងទៅទៀតបើយើងមើលមកផ្លែតចិននឹងគឺជាអ្នកជួយពួកហ៊ុនម៉ាណែតបាទជាអ្នកជួយពួកហ៊ុនម៉ាណែតប៉ុន្តែ ក្បាលម៉ាស៊ីនទាំងអស់ហ្នឹងគណៈរដ្ឋមន្ត្រីក្នុងគណៈបព្វជិជនមកអាក្មេងៗចំនួនក្រោយបងប្អូនអត់ដឹងដឹងអាណាខ្លះតិចទៀតមកសិតតាកូនយួនកាកើតនៅក្នុង80ជាងហ្នឹងទស្សវត្ស80ជាង70ជាងនោះដែលវាបញ្ជូនមកហើយពួកអនុនិយាយខ្មែរច្បាស់ដូចតែយើងចឹងមិនស្រួលមុខដូចដូចអាឡុងចឹងសសស្គូសអីដូចចិនអីចឹងទៅចឹងណាហើយដល់ពេលចឹងទៅយើងអត់ដឹងយើងអត់ដឹងប្រវត្តិវាជាដូនជាតាវានៅណាផងយើងអត់ដឹងផងស្រាប់តែវានិយាយខ្មែរច្បាស់តែង វារៀនមេធាវីវារៀនអនុបណ្ឌិតបណ្ឌិតរៀនអីណាណីមកយើងអត់ដឹងយើងអត់ដឹងបាទយើងអត់ដឹងហ្នឹងអញ្ចឹងអញ្ចឹងសារហ្នឹងបងបៃសាចវាឲ្យឲ្យចិនហ្នឹងជួយជ្រោមជ្រែងអាគណៈរដ្ឋមន្ត្រីថ្មីហ្នឹងលើកបន្តុកហើយពួកអានេះពួកអស់នេះវានេះហើយលើកបន្តុក ពួកនឹងទៅហើយគ្រប់គ្រងរាជានិយមអាចិនហ្នឹងគ្រប់គ្រងរបបរាជានិយមដែរណា គ្រប់គ្រងព្រះមហាក្សត្រអីយ៉ាងយ៉ាងយ៉ាងយ៉ាងទៅណាហើយព្រះមហាក្សត្រអញ្ចឹងអញ្ចឹងអញ្ចឹងហ្នឹងខ្ញុំទៅនេះមួយទៀតសិនបាទកុំឲ្យថានេះអឺអឺព្រះមហាក្សត្រអញ្ចឹងអញ្ចឹងអញ្ចឹងអីទៅគេគ្រប់គ្រងចុះព្រះមហាក្សត្រថាគ្នាគេគ្នាអីនោះព្រះមហាក្សត្រហ្នឹងហ៎ហើយដល់ពេលអញ្ចឹងគេទៅជាមួយ គ្នាឃើញទេអឺ ដល់ពេលគេទៅជាមួយគ្នាវាទៅ20ឆ្នាំ30ឆ្នាំទៅខាងមុខទៀតអត់បោះឆ្នោតក៏ថាបានអញ្ចឹងវាជាបរិវត្តធំលំបាកវេទនាប៉ុណ្ណឹងទៀតទៅ អានឹងបើយើងមិនតស៊ូអានឹងខ្ញុំបន្ថែមណាបន្ថែមប៉ុន្តែទាំងអស់ហ្នឹងគឺស្ថិតនៅក្រោមឧបាយកលនៃយួនដដែលបងប្អូនមិនចាំបាច់សង្ស័យទេថាអឺហ៊ុនសែនធ្វើនយោបាយកិច្ចចេញពីយួន គឺកុំសង្ស័យអានេះគ្រាន់តែបដូររៀបចំវាមិនដែលវាមិនដែលនៅសុកសុកមិនទាន់ទាំងដឹងអីផងហ៊ុនសែននៅរស់ឲ្យចងងងគណៈរដ្ឋមន្ត្រីហ៊ុនសែនគណៈបកប្រជាជនអ្នកដែលមានសុខភាពល្អនៅរឹងមាំអីទាំងអស់រឿងអីដែលត្រូវបង្កើតអ្នកចំនួនថ្មីគណៈរដ្ឋមន្ត្រីចំនួនថ្មីបងប្អូនឥឡូវខ្ញុំសួរបងប្អូនតើរឿងអីដែលត្រូវបង្កើតគណៈរដ្ឋមន្ត្រី តំណាងចំនួនថ្មីស្រុកខ្មែរគឺជាស្រុកបោះឆ្នោតណាស្រុកខ្មែរជាស្រុកបោះឆ្នោត ហើយវាមិនដាអាណាបកតែមួយ វាបង្កើតគណៈរដ្ឋមន្ត្រីវាបង្កើតគណៈរដ្ឋមន្ត្រីអនាគតវាមិនដែលមានណាបើសិនណាជា គេធ្វើនៅក្នុងលក្ខណៈរដ្ឋបើរដ្ឋធ្វើណាបងវាងបងអូស្ការចាន់បើសិនណាជារដ្ឋធ្វើវិញណាគឺ មានគណៈបកប្រឆាំង គឺគេមានរដ្ឋាភិបាលអឺរដ្ឋាភិបាលអឺរដ្ឋាភិបាលស្អីគេគេហៅរដ្ឋាភិបាលសមោលរដ្ឋាភិបាលអីចឹងទៅណារដ្ឋាភិបាលសមោលមានតែគណៈបកផ្សេងចុះបើសិនណាជាគណៈបកប្រជាជន វាបង្កើតគណៈរដ្ឋមន្ត្រីផ្សេងមានន័យថាម៉េចបងប្អូនឥឡូវខ្ញុំសួរបងប្អូនរឿងហ្នឹងមិនមែនរឿងប្រទេសជាតិទេណា រឿងហ្នឹងរឿងអាយុហ្នឹងវារៀបចំយុទ្ធសាស្ត្របដូរមនុស្សថ្មីក្រៅពីពួកអាចាស់ចាស់ហ្នឹងពីពួកពួកអាចាស់ចាស់ហ្នឹងឥឡូវប្រជាជន ដឹងអស់ហើយថាសិតតែឆ្កែយួនបងប្អូនយល់ទេហើយបើក្មេងៗឥឡូវនេះវាមានប្រវត្តិទៅរៀនអាខ្លះមានប្រវត្តិទៅរៀននៅអង់គ្លេសអាខ្លះមានប្រវត្តិមករៀននៅបារាំងខ្លះមានប្រវត្តិរៀននៅអាមេរិកអាខ្លះមានប្រវត្តិរៀននៅអូស្ត្រាលីអាខ្លះមានប្រវត្តិរៀននៅកាណាដាឧទាហរណ៍អញ្ចឹងណា អញ្ចឹងវាដូរវាដូរកំណត់ថ្មីអាផ្នត់កំណត់ខ្មែរយើងវាដូរថ្មីទេពួកនេះមិនយួនលើកបតុកណា ពួកអានេះពួកមិនកំអែលយួនណាពួកនេះសិតតែទៅរៀនបញ្ចប់នៅសាលាប្រទេសលោកប្រជាធិបតេយ្យដតីដតីតាអញ្ចឹងគំនិតនៃប្រជាពលរដ្ឋខ្មែរគាត់នឹងគិតអញ្ចឹងអញ្ចឹងពួកអាអាអារបត់កាជះយួនពិតប្រកបហ្នឹងអាមួយចំនួនកាជះយួនដែលជាឪឪឪវាហ្នឹងគឺគេទម្លាក់ចោលទាំងអស់ គេអត់ឲ្យធ្វើទេគេឲ្យនៅ ពីក្រោយនៃអាអ្នកចំនួនថ្មីនឹងយល់ទេគេអត់តំណាក់ទៅណាទេពួកគណៈបព្វជិជននឹងវាអត់ដេញទៅណាទេវាឲ្យនៅពីក្រោយនៃអាអ្នកចំនួនថ្មីនឹងដើម្បីបញ្ជាអាអ្នកចំនួនថ្មីនឹងហើយហេតុអីបានជាអាយុនឹងវាធ្វើចឹងពីព្រោះគេដឹងថាប្រជាពលរដ្ឋនឹងអស់ជំនឿទៅលើពួកអាចាស់ចាស់អស់នឹងគេដឹងថាអាចាស់ចាស់អស់នឹងសិតតែឆ្កែយួន អាណាមួយក៏ដោយតិចណាស់ដែលមិនមែនជាឆ្កែយួន ចឹងគេដឹងអាពួកហ្នឹងហើយប្រជាពលរដ្ឋគេដឹងអញ្ចឹងដើម្បីកំណែតម្រង់គណៈបកប្រជាជនកម្ពុជាចាំបាច់វាត្រូវតែធ្វើអញ្ចឹងឯងប៉ុន្តែវាយួនវាអត់ធ្វើខ្លួនវាទេ វាឲ្យចិនជួយពួកហ៊ុនម៉ាណែតហ្នឹងវាឲ្យចិនជួយបងប្អូនយល់ទេវាឲ្យចិនជួយអញ្ចឹងយើងមើលមកផ្លែតទៅថាអូអានេះមិនមែនកញ្ចេះយួនទេអានេះមិនមែនកញ្ចេះយួនទេណាមិនមែនកញ្ចេះយួនទេយើងមើលមកផ្លែតប៉ុន្តែតាមពិត អានឹងគេហៅថាខ្ចីកម្លាំងគេដើម្បីបដូរស្ថានភាពដើម្បីបដូរទីតាំងប៉ុន្តែម្ចាស់វាតែមួយទេបាទម្ចាស់វាតែមួយទេបងប្អូនអញ្ចឹងហើយបានខ្ញុំទៅសេនៅក្នុងនឹងហ្នឹងគឺវាមានលក្ខណៈដូចគ្នាទាំងអស់ឃើញទេឥឡូវបងប្អូនកុំខ្វល់ថាគណៈបពាជាជនវារៀបចំឲ្យចិនជួយវាឲ្យអីជួយវាយើងកុំខ្វល់អូខេយើងកុំខ្វល់ ថ្ងៃចង់ធ្វើអីធ្វើទៅពួកឯងនយោបាយពួកឯងថ្ងៃចង់ធ្វើអីក៏ធ្វើទៅប៉ុន្តែនយោបាយយើងយើងត្រូវធ្វើម៉េចគេគេរៀបចំធ្វើអីក៏ធ្វើទៅស្រេចតែគេចុះចំណែកយើងយើងត្រូវធ្វើអីអាហ្នឹងគឺជាអ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាតើយើងត្រូវធ្វើអីអញ្ចឹងទិសដៅរបស់យើងហ្នឹងកុំភ្លេច កុំនាំគ្នាបំភ្លេចចោលការទៀមទាយុទ្ធធរកុំភ្លេចទៀមទាអំពើក្បត់ជាតិដែលគេចោទយើងអូខេកុំបោះបង់ចោលការទៀមទានៅអំពើក្បត់ជាតិដែលគេចោទយើងសប្តាហ៍ថ្ងៃនេះខ្ញុំខ្ញុំឃើញថាបងប្អូនយើងមួយចំនួនចង់ភ្លេចនៃការចោទប្រកាន់ពីរបបហ៊ុនសែនថា យើងនឹងគឺជាក្រុមក្បត់ជាតិជាគណៈបកក្បត់ជាតិហើយបើសិនណាជាយើងរលាស់ខ្លួន ររស់ខ្លួនចេញខ្ញុំមិនអោយបងប្អូនងាប់កាឡានៅក្នុងរឿងហ្នឹងទេណាមិនអោយងាប់កាឡានៅក្នុងរឿងហ្នឹងទេរឿងផ្សេងក៏ធ្វើរឿងសុំណារឿងសុំស្វែងរកយុត្តិធម៌រឿងស្វែងរកយុត្តិធម៌ហ្នឹងក៏យើងត្រូវក៏យើងត្រូវតែធ្វើអាហ្នឹងគឺធ្វើជាអតិភិបយកអាហ្នឹងធ្វើជាអតិភិបនៃការបង្កើនសកម្មភាពដតីដតី ដល់ទស្សនវិជ្ជាសង្គមមិនចឹងចឹងហើយបានខ្ញុំអឺចង់បញ្ជាក់រឿងហ្នឹងអឺបន្ថែមទៀតទៅលើអ្វីដែលបងប្អូនបានមើលឃើញថាហ៊ុនសែនជៀសមិនផុត ពីដៃយួនទេហើយពួកអាចំនួនក្រោយរបស់ហ៊ុនសែនហ្នឹងគឺដូចគ្នាខ្ញុំនិយាយហើយនិយាយទៀតខ្ញុំនិយាយច្រើន ឆ្នាំហើយខ្ញុំនិយាយថាបើហ៊ុនម៉ាណែត មិនមែនជាកូនយួនដោយពាក្យចចាមអារាមទេនោះណាបើហ៊ុនម៉ាណែតបើហ៊ុនម៉ាណែតអីមិនអីមិនបើហ៊ុនម៉ាណែត បើហ៊ុនម៉ាណែត ជាកូនហ៊ុនសែនហ៊ុនម៉ាណែត គឺគ្មានគីឡូបានឈ្នះឆ្នោតឬក៏คลายទៅជាពេក បេក្ខជនតំណាងនាយករដ្ឋមន្ត្រីអឺសម្រាប់អាណត្តិខាងមុខទេខ្ញុំប្រាប់ទៅ ខ្ញុំនិយាយនឹងមិនមែនទើបតែនិយាយពេលហ្នឹងឯងខ្ញុំនិយាយ3ឆ្នាំហើយហើយឲ្យបងប្អូនចាំទៀតខ្ញុំនិយាយ3ឆ្នាំខ្ញុំនិយាយនិយាយប្រាប់ហើយថាបើហ៊ុនម៉ាណែតជាកូនហ៊ុនសែនបង្កើតគឺគ្មានកាឡូនៅក្នុងបកប្រកួតប្រជែងឈ្នះគេទេពីព្រោះអតិភិប ពិតប្រកបនៅក្នុងបកវានៅលើយួនហើយបើគិតអំពីសមត្ថភាពហ៊ុនម៉ាណែតបើមកហ៊ុនម៉ាណែតជាកូនហ៊ុនសែនខ្ញុំជឿថាហោចណាស់ក៏ហ៊ុនម៉ាណែតគាត់មានឈាមជ័រជាខ្មែរហើយគាត់មានឈាមជ័រជាខ្មែរហើយគាត់មានមនសិការសម្រាប់ខ្មែរ អានឹងបើទោះជាមួយចំហៀងរបស់ប៊ុនរនីមួយចំហៀងរបស់ហ៊ុនសែនក៏ដោយក៏ក៏ចាត់ទុកថាគាត់មានមនសិការសម្រាប់ខ្មែរដែរប៉ុន្តែ បើប៊ុនរនីក៏យួនលេដឹកថោក៏យួនកូនហ៊ុនម៉ាណែតនឹងគឺជាកូនយួនសុតបើហ៊ុនម៉ាណែតនឹងជាកូនហ៊ុនសែនតែហ្មងមកជាហៀងម្នាក់ឧបមាថាប៊ុនរនីនឹងជាយួនហើយហ៊ុនសែននឹងជាខ្មែរហ៊ុនសែននឹងជាខ្មែរចឹងមានន័យថាវាមានឈាមពាក់កតាដែរយ៉ាងណាក៏គួរសមដែរយ៉ាងណាក៏គួរសមដែរអញ្ចឹងយួនបើសិនណាជាកូនមកពាក់កតាម្នាក់វាអត់ទុកចិត្តទេណា វាអត់ទុកចិត្តទេវាតតែឈាមនឹងជាឈាមយួនសុកបានអាយួននឹងសម្រាប់ឲ្យម៉ាណែតនឹងអាចទទួលតំណែងជំនួសបងប្អូនមើលមហាសន្និបាតនៅសន្និបាតនៅខាងមុខនឹងសន្និបាតខាងមុខនឹងដូចអ្វីដែលហ៊ុនសែនបាននិយាយចឹងអត់ខុសទេ បងប្អូនមិនបាច់ចាំបាច់ខ្វល់ថាអូចេញមិនរួចទេអីមិនរួចទេកុំនិយាយពីរឿងចេញមិនរួចបើហ៊ុនសែននិយាយឲ្យប្រកាសជាចេញរួច ហេតុអីបានជាចេញរួចពីព្រោះយួនវាបានរៀបចំមកហ៊ុនសែននឹងគ្រាន់តែបតោតាមគេនិយាយមុនតានិយាយស្ទួងមតិមុនតាមើលទៅតំណងឃើញថាដូចជារៀងគ្រាន់បើទេតម្លើងតែម្ដងទៅហ៊ុនសែនជាអ្នកស្ទួងមតិមុនប៉ុន្តែបញ្ជាពិតប្រកបពីយួននោះទេពីយួននោះយួននឹងបញ្ជាពិតប្រកបការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនពិតប្រកបគឺយួនទេ នៅក្នុងគណៈបព្វជិជននឹងជឿខ្ញុំមួយម៉ាត់ទៅជឿខ្ញុំមួយម៉ាត់ចឹងទៅ ណាហ៊ុនសែនគ្រាន់តែចេញមកប្រកាសតាមអ្វីដែលយួនឲ្យប្រកាសទេ តាមអ្វីដែលយួនឲ្យប្រកាសទេអញ្ចឹងយួនឲ្យប្រកាសអញ្ចឹងទៅចាំមើលកម្លាំង ទី1ពិសោធន៍កម្លាំងក្នុងបកទី2កម្លាំងយុវជនសម័យថ្មីនឹងថាតើអាចដោះស្រាយបញ្ហាអត់អាចមានប្រជាប្រិយភាពអត់អញ្ចឹងឃើញតែរឿងគ្រាន់បើអញ្ចឹងគេកំណត់សន្និបាតឃើញឯសខេងអត់មានចេញចេញអី សខេងចាំចុងក្រោយគេសខេងចាំបិទគូតគេឲ្យសខេងនឹងចាំបិទគូតដើម្បីកុំឲ្យនៅក្នុងបកនឹងចលាចលយល់ទេគេឲ្យសម្ដេចសខេងនឹងអ្នកបិទគូតជៀសវាងក្នុងបកនឹងចលាចលព្រោះនៅក្នុងបកភេកច្រើន គឺគេស្រឡាញ់ទុកចិត្តលើសខេងអញ្ចឹងយួនវាចាប់តសខេងមួយឲ្យបាន ចាប់ហ៊ុនសែនមួយឲ្យបាន ហើយហ៊ុនសែនឲ្យធ្វើជាតួអង្គទុច្ចរិតចំណែកឯសខេងធ្វើឲ្យជាតួអង្គសុចរិត មិនមែនប្រក្រាបយើងទេប្រក្រាបនៅ ក្នុងបកគេនឹងណាណាដែលហ៊ុនសែនតំណាងដល់អីតំណាងដល់ទេវៈអាក្រក់អីសខេងតំណាងដល់ទេវៈល្អមិនគេនោះស្អីល្អអាក្រក់ស្អីនោះហៅសខុននិយាយនោះអាពាក្យហ្នឹងមិនមែនហៅសខុននិយាយទេ គេប្រើឲ្យហៅសខុននិយាយតា មែនហៅសខុននឹងគឺជាអ្នកហ៊ាននិយាយទេគេប្រើឲ្យហៅសខុននឹងអ្នកនិយាយហើយគេយកពេលហ្នឹងមកប្រើប្រាស់ឃើញទេចឹងហើយបានជាដំណើរការនយោបាយចុងក្រោយហ្នឹងឲ្យតែមានរឿងអីធ្ងន់ធ្ងរបកប្រជាជនប៊ីសនឹងមានដំណោះកើតឡើងសឃេងបិទគូទេ សកេងបិទគូតអញ្ចឹងសកេងហ្នឹងគេទុកសម្រាប់បិទគូតមិនដាច់ដៃជោសម្រាប់បិទគូតប្រើពាក្យមួយម៉ាត់គេថាសកេងគេទុកសម្រាប់លិតគូតមិនដាច់ដៃជោហើយយើងនិយាយអកក់ស្ដាប់បន្តិចហើយបើយើងនិយាយទៅតាមអឺក្បួនទាហាន គេហៅថាសម្រាប់បិទគូតច្បាំងបិទគូតហើយបើនិយាយអអាក្រក់ស្ដាប់បន្តិចគេហៅលិតគូតសខេងនេះគេទុកសម្រាប់អញ្ចឹងជឿខ្ញុំមិនទៅជឿខ្ញុំមិនទៅ និយាយនិយាយលេងសើចអីខ្ញុំនិយាយមែនតើខ្ញុំអត់និយាយលេងសើចទេហើយជាការពិតបងប្អូនខ្មែរគ្រប់គ្នានៅក្រៅប្រទេសចាំដែរអានឹងវានិយាយអក្រក់ស្ដាប់តិចណាខ្ញុំនិយាយចឹងចឹងហើយ បានឃើញគេធ្វើនិយាយដូចលយ ហើយសួរថាតើនៅពេលដែលសន្និបាតថ្ងៃក្រោយនឹងបង្កើតបានទេអាគណៈរដ្ឋមន្ត្រីបំរុងនឹងបានសួរថាចុះបេក្ខភាពតំណែងនាយករដ្ឋមន្ត្រីអនាគតនឹងសួរថា អឺប្រែទៅនេះជឿហើយហ្នឹងហើយបងបិសាចត្រូវហើយសួរថាតើតំណែងអនាគតនាយករដ្ឋមន្ត្រីនៅក្នុងគណៈបព្វជិជនហ្នឹងគេដាក់ណានាទេតើហ៊ុនម៉ាណែតនឹងអាចទេអាចមិនត្រឹមតែអាចទេអត់មានអ្នកប្រកួតជាមួយទៀតខ្ញុំប្រាប់ទៅ តិចថាហ៊ុនសែនប្រកាសថា ក្នុងចំណោមពេកភាពគ្មានទេ គ្មានចំណោមបេក្ខភាពណាទេគ្មានអាណាហ៊ានចូលជាមួយទេហ៊ុនសែនកំតិចពួកនោះអស់ហើយជឿខ្ញុំមកទៅអត់មានណាណាទេទោះជាហ៊ុនសែនមិនកំតិចក៏ពួកអានោះវាអត់ហ៊ានឈរដែរហើយឈរសាក់មើលដួលក្រែងឥឡូវហ្នឹងមិនទាន់បានទាំងឈរបោះឆ្នោតនៅក្នុងបាក់ផងឯងបាត់ខ្លួនឥឡូវហ្នឹងគ្រោះថ្នាក់ចរាចរណ៍ងាប់ចៃតាម៉ៃឥឡូវហ្នឹងឯងកុំជឿអញ្ចឹងហ៊ុនសែនប្រកាសថា កូនខ្ញុំឈរជាតំណែងនាយករដ្ឋមន្ត្រី ក្នុងចំណោម មនុស្សដតីដតីទៀតអានឹងគ្រាន់តែភាសាទេគ្មានអបកិច្ចណាវាហ៊ានឈរទេជឿខ្ញុំបាទមានអបកិច្ចណាវាហ៊ានឈរនេះទេបើហ៊ុនសែននិយាយចឹងហ៊ុនសែនមិនខ្លាំងទេបងប្អូន មិនមែនហ៊ុនសែនខ្លាំងទេយួនតម្រូវឲ្យហ៊ុនម៉ាណែតនឹងវាធ្វើអញ្ចឹងអញ្ចឹងហើយបានខ្ញុំថាបើហ៊ុនម៉ាណែតមិនមែនកូនយួនប្រកាសជាអត់បានធ្វើនាយករដ្ឋមន្ត្រីតែបើហ៊ុនម៉ាណែតនឹងកូនយួនទោះជាចំណាយពេលយ៉ាងណាក៏ដោយអាយួននឹងវានឹងបន្ទុកប្រដាក់ម៉ាណែតនឹងឲ្យឡើងជាជាពំខាននេះជឿខ្ញុំមិនទៅហើយគ្រាន់តែបងប្អូនចាំសម្ដីខ្ញុំចាំហើយចាំទៀតនិយាយហើយនិយាយទៀតបើអាម៉ាណែតជាកូនខ្មែរអាម៉ាណែតគ្មានវាសនា ធ្វើជានាយករដ្ឋមន្ត្រីទេត្រូវចាំនៅក្នុងបកប្រជាជន តែបើអាម៉ណែតនឹងជាកូនយួនលេដឹកថោដោយអវ័យដែលព័ត៌មានគេនិយាយតតគ្នានឹងមែនដោយអវ័យដែលម៉ៅមនីវ៉ាន់បានផ្សព្វផ្សាយតតគ្នានឹងមែននោះ គឺហ៊ុនម៉ាណែតប្រកាសណាស់ 100%នឹងបានតំណែងតំណាងនាយករដ្ឋមន្ត្រីអនាគតជាជាពំខានឡើយនេះ គឺជាសេចក្តី សន្និដ្ឋាន និងសេចក្តីពិចារណារបស់ខ្ញុំច្បាស់ហើយប៉ុណ្ណឹងមិនបាច់ពិចារណាអីតទៅទៀតទេរឿងទាំងអស់វាចេញឲ្យយើងមើលហើយប៉ុន្តែអ្វីដែលយើងអឺអ្វីដែលយើងត្រូវពិចារណាថាតើខ្ញុំក៏ព្រមមិនទាន់ឃើញតើតើច្រកអាម៉េច វាចង់លេងច្រកអាម៉េចខ្ញុំកំពុងតែ គិតថាតើពួកគណៈបកប្រជាជននឹងវាលេងច្រកអីព្រោះកាលណាយើងដឹងយើងដឹងហើយយើងដឹងពីរបៀបដែលគេចង់បានហើយប៉ុន្តែត្រង់ថាទៅច្រកណាខ្ញុំរកអត់ទាន់ឃើញថាតើគឺកំពុងតែទៅច្រកណាព្រោះច្រកដែលគេទៅនឹងដូចជាមិនមែនមានតែមួយកន្លែងមិនមានតែច្រកមួយច្រកទេគេទៅពីរបីច្រកហើយដល់ពេលអញ្ចឹងទៅយើង អ្នករៀបយុទ្ធសាស្ត្រយើងអាចដឹងថាតើយើងត្រូវស្ទាក់ហ៊ុនសែននៅច្រកណាមួយណាអានឹងអានឹងមិនមែនអ្នកនិយាយណាអ្នកអ្នកយុទ្ធសាស្ត្រគេគិតផ្សេងអ្នកនិយាយឡាយគិតផ្សឹងមិនយុទ្ធសាស្ត្រឡាយចេញមកកោកកោកណែហ៊ុនសែនគេធ្វើអញ្ចេះហ่าយើងអ្នកប្រឆាំងត្រូវធ្វើអញ្ចេះអញ្ចេះអានឹងឈួតទេណា ពួកមនុស្សឈួត Facebook ទេដែលនិយាយចឹងអ្នកយុទ្ធសាស្ត្រគេអត់និយាយទេ អ្នកយុទ្ធសាស្ត្រគេរៀបចំអីចឹងទៅគេដឹង គេដឹងកលាអ្នកនយោបាយគូបដិបត្តិរបស់យើងឥឡូវគេថាឥឡូវគេរៀបចំក្នុងបកគេនឹងគោលម្ដងគេដើម្បីអីដើម្បីអីហើយបន្ទាប់មកគេមើលថាតើពួកនឹងវាខ្លាំងអីវាខ្សោយអីវាមានចំណុចវិជ្ជមានអីវាមានចំណុចអវិជ្ជមានក្តីអីហើយបើវាដើរដល់ចំណុចនោះ ដែរនៅក្នុងឆ្នាំណាដល់ចំណុចនោះឆ្នាំណាគេដាក់ការសន្និដ្ឋាន នៅពេលណាដែលគេរៀបចំយុទ្ធសាស្ត្រឥឡូវយើងដាក់ស្ទាក់ស្ទាក់របៀបនេះច្រកនេះយើងស្ទាក់របៀបនេះច្រកនោះយើងស្ទាក់របៀបនោះ ហើយឯច្រកនេះយើងស្ទាក់របៀបនេះអញ្ចឹងអ្នករៀបចំយុទ្ធសាស្ត្រគេគេគេរៀបចំកម្លាំងស្ទាក់ណាហើយដើម្បីស្ទាក់ដើម្បីស្ទាក់ពួកហ្នឹងវាត្រូវការបំផុសគំនិតឲ្យមានការចូលរួមឲ្យមានការចូលរួម ចឹងដើម្បីបំផុសគំនិតគេត្រូវបដោះបដាលពួកអ្នកពួកខុសនិកគេបដោះបដាលពួកខុសនិកគេបញ្យល់ពួកខុសនិក ថាតើពួកខុសនិកនឹងត្រូវនិយាយអីខ្លះត្រូវនិយាយភាសាអីខ្លះត្រូវប្រើប្រាស់វិធីសាស្ត្រយ៉ាងណាហើយខុសនិកណាទប់ទល់បំភ្លៃបំផ្លោងមិនមែនបំភ័យបោកគេអីទេណាគាត់ថា ដូចថាយើងធ្វើម៉េចឲ្យយុទ្ធសាស្ត្រគេคล้ายទៅជារបស់យើងឲ្យរបស់យើងនឹងដែលយើងកុហកគេនឹងឲ្យគេយកទៅយល់ទេយល់ទេចឹងអានឹងគេហៅថាយុទ្ធសាស្ត្រនៅក្នុងយុទ្ធសាស្ត្រយុទ្ធសាស្ត្រក្នុងយុទ្ធសាស្ត្រហើយយុទ្ធវិធីក្នុងយុទ្ធវិធីតែគេមិនមែនចេញមកអួតក្តែងក្តែង ដើម្បីយកល្បី នៅក្នុងនៅក្នុង Facebook ឯណាខ្ញុំឃើញខ្ញុំឃើញមាន បងប្អូនខ្លះអូម្នាក់នោះប្រកែណា ប៉កែណាលោកអើយប៉កែណាដឹងត្រូវធ្វើអញ្ចេះត្រូវធ្វើអញ្ចេះអារឿងកើតឡើងហើយហ្នឹងហើយបើបានទាយត្រូវបើបានទាយត្រូវមួយហ្នឹងដោយនាងអីមួយនៅហ្វីលីពីនហ្នឹងអូយអញឲ្យមួយថ្ងៃមួយថ្ងៃហ្នឹងគិតតែពីនេះមកគិតតែពីយុទ្ធសាស្ត្រអូប៉កែណាយុទ្ធសាស្ត្រអូយលោកឲ្យលោកអីក៏ម៉េះម៉េះលោកឲ្យលោកបងប្អូនណាវាវាមិនត្រូវអញ្ចឹងខ្ញុំវាឆ្ងល់ ហើយធ្វើនយោបាយដល់បីជាតិហ្នឹងមិនលេងបៃលុកបៃឡំមិនលេងបៃខុំទេណាមិនលេងលូតអន្ទាក់មិនលេងបោះកន្សែងទេណាមិនលេងបោះកន្សែងទេណារឿងប្រទេសជាតិមួយទាំងមូលណារឿងប្រទេសជាតិប៉ិនភ្នំហើយដើរនាំគ្នាដើរអស់ក្រុមលេងតាមផ្លូវអាដូចមានមួយហ្វីលីពីនអាហ្នឹងរឿងជាតិប៉ិនភ្នំវាដើរអស់ក្រុមតាមផ្លូវលេងតទេតទេអញ្ចឹងទៅ បាទមួយនោះអញ្ចឹងប្រភេទប្រភេទអ្នក live Facebook អញ្ចឹងរឿងប៉ិនភ្នំរឿងប្រទេសជាតិប៉ិនភ្នំវានិយាយរបៀបដើរអស់ក្រុមតលាក់លេងតាមផ្លូវអីបានថាយ៉ាប់អើយយ៉ាប់ណាស់ថាយ៉ាប់ហ่าបងប្អូនណាប៉ុន្តែថា អ្នកនិយាយនឹងវាយ៉ាប់តែហើយបងប្អូនអត់និយាយនេះវាយ៉ាប់ដែរនេះខ្ញុំគិតតែម៉េចឥឡូវនេះ ហើយបងប្អូនអ្នកជឿអ្នកមាន អ្នកខ្លះនឹងជឿអ្នកនិយាយ Facebook ដល់ថ្នាក់អីដល់ថ្នាក់ស្អប់អ្នកនយោបាយខ្ញុំវាមិនដែលឮណាខ្ញុំខ្ញុំអត់ឮមែនអត់យល់មែនបងប្អូនណោះខ្ញុំអត់យល់មែនអ្នកនយោបាយខ្លួនឯងខ្លួនឯងគោរពរាប់អានពួកគាត់ឡើងប្រមាណ10ឆ្នាំ15ឆ្នាំអ្នក ខ្លះ20ឆ្នាំយូរយូរអត់ជឿអ្នកនយោបាយខ្លួនឯងមកជឿអ្នក live Facebook ទៅថ្ងៃនោះបងបរិនសូមិនចឹង បងវរិនសូស្ដេចតកងឡានបាទស្ដេចតកងឡានហោះនៅនៅបារាំងណា បងវរិនសូប៉កែបើកឡានណាណាអញ្ចឹងបងប្អូនណាខ្ញុំមិនដឹងថាម៉េចទេខ្ញុំមិនដឹងថាម៉េចទេអឺអ្នកខ្លះគេចេញមកឡែឡែឡែឡែឡែឡែនៅក្នុង Facebook អូយ បងប្អូនអើយគាត់និយាយល្អណាស់កុំឆ្លោះគ្នាកុំប្រកែកគ្នា បងប្អូនណា ពួកខ្ញុំអ្នកនិយាយនេះណាអត់មានអីអស្ចារ្យទេបងប្អូនអ្នកចង់សង្គ្រោះប្រទេសជាតិគេ អត់រកអ្នក live Facebook ដើម្បី មកគ្រប់គ្រងទេអូខេបងបរិនសូមាសលក្ខណៈហ្នឹងពេលដើមបើវាមិនដល់ថ្នាក់ដូចកេកឡាងទេកេកឡាងកូនសិស្សខ្ញុំ អូនសផលកូនខ្មែរហ្នឹងក៏កូនសិស្សខ្ញុំដែរហ្នឹងហើយ ហើយអ៊ំសំអាតឈុនហ្នឹងក៏ធ្លាប់ការទទួលការប្រយ័យប្រយល់ពីខ្ញុំខ្លះដែរកាលពីជំនាន់មុនណាបើមានលក្ខណៈហ្នឹងការនោះគ្រាន់តែរាប់អានធម្មតាទេក៏គាត់គោរពខ្ញុំណាស់ដែរមានលក្ខណៈហ្នឹងពីដើមឡើយនោះក៏បាននៅក្នុងក្រុមអីជាមួយគ្នាទៅប៉ុន្តែបើថាឲ្យបដោះបដាលប្រហាត់ប្រយល់តម្ងដោយកិច្ចឡាងហ្នឹងអត់មានទេ អត់មានទេអញ្ចឹងគាត់នឹងមិន my lady ទេអូខេ it's not my lady អានឹងទុកឲ្យជំរឿនបាទស្ដាច់ស្ដាច់បារមីពេកគូគាត់អ្នកដោះស្រាយព្រោះគេខឹងស្ដាច់បារមីបេគុហ្នឹងគេធ្លាប់ធ្វើការជាមួយ គ្នា គេទៅដេកណាយចាំរងឯជាមួយគ្នា គេដឹងថាមានឬដងបាតអីធ្លាក់ឬដងធ្លាក់អីគេដឹង ទៅសួរគាត់ហ្នឹងទៅរឿងគ្នាគេខ្ញុំអត់ដឹងទេបាទចឹងបងប្អូនតាចឹងហើយបានខ្ញុំថាបងប្អូនត្រូវជឿត្រូវជឿលើអ្នកនយោបាយបងប្អូន ខ្ញុំនិយាយម្ដងហើយម្ដងទៀតអាដាមអេជាអៀងលោកសំរាំងស៊ីលោកជំទាវមូសុខួរអ៊ំហូវ៉ាន់ឡុងរីរៀលឡុងរី អឺគួងសភាហើយនឹងអឺអឺនុតរំដួលតវ៉ាន់ច័ន្ទអឺអ៊ូច័ន្ទរិទ្ធដែលដែលគាត់នៅខាងក្រៅនោះណាដែលគាត់នៅខាងក្រៅនោះហើយនឹងមានអាដាមទៅទៅទៅទៀតនៅខាងក្រៅមានអាដាមអឺអឺកំញែងអីកំញែងអីធ្លាប់ធ្លាប់ចូលទូទួលយើងដែរគាត់ទៅមកនៅនេះយើងជឿលើអ្នកយោបាយ ពិតណាស់តែគាត់មិនសូវនិយាយមែនប៉ុន្តែយើងដើរតាមអ្នកនយោបាយយើងអត់មកត្រូវការជឿអ្នកនិយាយ Facebook ហើយទៅខឹងអ្នកនយោបាយយើងទេហើយយើងដឹងថាអ្នកនិយាយ Facebook ដល់អាឡុងនឹងជូនណាទៅសូមកថាអាឡុងនឹងកូនជឹងហ៊ុនសែនអីទៅដោយលបងជេមសុកអីចឹងទៅនិយាយនិយាយជេហ៊ុនអឺនិយាយនិយាយជេហ៊ុនសែនប្រឆាំងហ៊ុនសែនសុកសុកដល់ដំណាក់កាលមួយអាឡុងនឹងប្រែចិត្តទៅ ទៅធ្វើយកលេសណាមួយ ចេញពីគណៈបកសង្គ្រោះជាតិទៅទៅវាយសង្គ្រោះជាតិវិញទៅបងប្អូនមិនខកចិត្តងាប់ទេអានោះខ្ញុំឧបមាខ្ញុំឧបមាណាបងប្អូនស្រឡាញ់ជាតិកុំស្រឡាញ់អាឡុងស្រឡាញ់ជាតិកុំស្រឡាញ់អ្នកនិយាយស្រឡាញ់ជាតិទៅអើបើគេនិយាយត្រូវយើងយកទៅតែប៉ុណ្ណឹងទៅរាប់អានគ្នាដូចបងដូចប្អូនអញ្ចឹងទៅហ្នឹងហើយកុំអីអ្នកនិយាយហ្នឹងគ្មានអីអស្ចារទេហើយអ្នកនិយាយហ្នឹងខុសច្រើនជាងគេផងខ្ញុំដឹងខ្ញុំខ្ញុំប្រាប់បងប្អូនណា ពេលខ្លះខ្ញុំខ្លួនឯងហ្នឹងខ្ញុំខុសច្រើនណាខ្ញុំខុសនិយាយនិយាយនិយាយខ្លះទៅវាខុសច្រើនប៉ុន្តែនិយាយខ្លះទៅវាប្រើយកប្រើយុទ្ធវិធីច្រើនតែកាលណាប្រើយុទ្ធវិធីច្រើនវាខុសច្រើនហើយព្រោះខ្ញុំនិយាយប្រឆាំងនយោបាយភាគច្រើនយើងអត់យក ចំណេះដឹង ពិតប្រកបនៅក្នុងសិភៅមកនិយាយទេព្រោះខ្ញុំមិនមែនអ្នកអប់រំ ខ្ញុំនិយាយតាម Facebook គឺជាអ្នកលើកទឹកចិត្តបង្កើនមនសិការជាតិមិនមែនជាអ្នកអប់រំទេ បើជាអ្នកអប់រំវាតតែមានវិជ្ជាជីវៈនៅក្នុងការអប់រំមានគរុកសលនៅក្នុងការអប់រំត្រូវទៅរៀនគរុកសលក្នុងការអប់រំដូច្នេះពួកយើងអ្នក live Facebook មិនមែនជាអ្នកបង្រៀននយោបាយមិនមែនជាអ្នកផ្ដល់នៅ educate ដល់បងប្អូនទេដាច់ខាតដាច់ខាតមិនមែនទេពួកយើងគ្រាន់តែនិយាយដើម្បីពង្រឹងសតិសម្បជញ្ញៈនិងមនសិការជាតិនិងឧត្តមកតេជាតិតែប៉ុណ្្នឹងឯងចូលរួមគ្នាបង្ កើតកម្លាំងចិត្តឲ្យគ្នាដើម្បីតស៊ូដើម្បីប្រទេសជាតិចឹងកុំតាំងខ្លួនថាយើងនឹងគឺជាអ្នកជាបើក Facebook ធ្វើ ជាសាលាបណ្ដោះបណ្ដាលវិជ្ជាជីវៈអីតាមនឹងខ្ញុំអត់ទេអ្នកណាគេធ្វើអីធ្វើទៅសម្រាប់ខ្ញុំអត់ទេខ្ញុំអត់មានបង្កើតសាលានឹងទេព្រោះខ្ញុំអត់មានជំនាញខាងគរុកុសលខាងបង្រៀនគេឲ្យខ្លាយជាអ្នកនយោបាយបកកែអ្នកនយោបាយអស់ចាយទេអូខេហើយក៏អត់ចង់ អត់ចង់ត្រាម៉ាអីតាម Facebook អូបងប្អូនថ្ងៃនេះខ្ញុំឈប់ហ่ะឈប់និយាយអីឈប់ហ่ะខ្ញុំដកខ្លួនចេញពីនយោបាយនយោបាយឈឺក្បាលបងប្អូនអើយបងប្អូនឈឺក្បាលស្រាប់តែស្អែកឡើងខ្ញុំមិនអាចដាច់ចិត្តទេខ្ញុំចូលប្រឡូកក្នុងនយោបាយវិញអឺហើយចាំបាច់និយាយទៅអីចាំបាច់ធ្វើអញ្ចឹងអីអីមិនចង់សាកល្បងឲ្យគេដឹងថា ចង់និយាយនឹងចង់ឲ្យគេខ្វាត់អីមិនចង់ឲ្យខ្វាត់អីមិន បើថាយើងឈប់ឈប់តែហ្មងខ្ញុំបើថាខ្ញុំហត់ខ្ញុំអស់កម្លាំងហើយថ្ងៃណាមួយខ្ញុំឈប់ខ្ញុំសូមបែកបងប្អូនមួយរយៈសិនប៉ុន្តែនៅ Facebook នៅលេងធម្មតាលេងធម្មតាដៃជួលងគឺចឹងហ្មងប្រាប់ហើយបាយបាយអានឹងចឹងអានឹងចឹងចឹងយើងបានកុំត្រាម៉ា too much អូខេកុំត្រាម៉ា too much ហើយបងប្អូនឥឡូវចូលចិត្តត្រាម៉ាចឹងបានអាឡែងណាបានអាឡែងត្រីដាណាចេះតែគាត់ត្រាម៉ា ជឿណាទៅគាត់ថតបង្ហាញរៀងទៅឥឡូវនេះមេម៉ាយផងឬថាមេម៉ាយចង់ឲ្យមកធានាខ្ញុំទៅនៅស្រុកខ្មែរនេះខ្ញុំទៅនៅស្រុកខ្មែរអត់បាន ចង់ឲ្យមេម៉ាយត្រីដាណាហ្នឹងមកធានាខ្ញុំការធានាខ្ញុំពីស្រុកអាមេរិកទៅនៅស្រុកខ្មែរគិតមិនដែរណាបងប្អូនបើលក្ខខណ្ឌគេនឹងដឹងមិនហេលក្ខខណ្ឌត្រីដាណាលក្ខខណ្ឌត្រីដាណាដឹង ដឹងគេនិយាយមិនហេបងប្អូននិយាយដល់ត្រីដាណាទៀតសុំទោសចា និយាយលេងទេមិនទៅប្រអាប់អីចែកទេនិយាយលេងទេត្រីដាណា គេថាគាត់ចង់រកអ្នកស្អំបេះដូងគាត់ប្រកាសគាត់ថាអឺខ្ញុំឮព័ត៌មានគេថាគាត់ចង់រកអ្នកស្អំបេះដូងប៉ុន្តែអ្នកដែលអាចមកស្ដំបេះដូងគាត់ វាតតតែធ្វើទៅតាមលក្ខខណ្ឌគាត់ហើយលក្ខខណ្ឌគាត់គឺស្អីគឺទោះជាឃើញគាត់ខុសក៏ដោយក៏មិនត្រូវរោគរឿងគាត់ដែរអីអីលោកឲ្យលោក លក្ខខណ្ឌអីក៏អាក្រក់អាក្រៃសបើម៉េះចែលក្ខខណ្ឌចាឯងអីក៏សាហាវម៉េះឃើញចាឯងឧបមាថាបើបានទៅធ្វើប្តីចាឯងឃើញចាឯងនៅដេកអោបប្រុសក្មេងឧបមាឧបមានេះបើឃើញចាឯងនៅដេកអោបប្រុសក្មេងហើយមិនឲ្យខឹងចាឯងហើយអត់ឲ្យផ្សាយរឿងចាឯងទៀតទេម៉េចអីចេះនិយាយចឹងទៅលក្ខខណ្ឌឈួតលីលាចឹងចេះយកមកដាក់ដែរ ណាផ្ញើរឿងហ្នឹង ទៅចែកត្រីដាណាផងបើថាមិនម៉ាទេមករៀបការជាមួយដេកជូឡុងតានាដេកជូឡុងទៅនៅស្រុកខ្មែរអីដល់លេចឹងហីអានឹងចឹងអាធ្វើម៉េចអានឹងចឹងព្រោះឥឡូវដេកជូឡុងទៅស្រុកខ្មែរអត់បានណាទៅស្រុកខ្មែរអត់បាន ចឹងបើសិនបានត្រីដាណាអីមកការយកដេជោឡុងទៅនៅស្រុកខ្មែរវិញតំណងជាជាបានមើលទៅអើយដល់ពេលបងប្អូនដល់ពេលនិយាយលេងណាបងប្អូនថ្ងៃនេះនិយាយលេងណាបងប្អូនចាកុំឡៃត្រាម៉ាដូចត្រីដាណាពេកមើលបើថាចង់បានយកទៅលោកឲ្យលោកមានប៉ុណ្ណឹងដែរទៅហូតទៅអាប្តី ផ្អៀងតលអីផ្អៀងតលអីហ្នឹងចូលម្ដង10ណាតម្រងជួឲ្យឲ្យចែមើលកុំកុំខ្វល់ណាឲ្យចែមើលទៅពេញចិត្តដាលេក៏បានពេញចិត្តឡុងក៏បានពេញចិត្តបងបរិនសូក៏បាន ឬបើមិនចឹងទេពេញចិត្តបងជេមសុកខ្ញុំក៏បានដែរណាបងជេមសុកខ្ញុំគាត់ក៏មិនណយមិនដែរណាបងជេមសុកខ្ញុំ ចាំខ្ញុំដាក់ទៅទៀតមិនមកទេបើចង់បាន បងជេមសុកខ្ញុំតាក់ទងគាត់ឲ្យអានឹងទីតាណាណាបើចង់បានបងជេមសុកតែព្រោះបងជេមសុកគាត់ជាអ្នកអ្នកបកែខាងចំនួនខំរៀនខំសន្សំខំរកអញ្ចឹងឆ្នាំ3កញ្ចប់របស់បងម្លាញ់ខ្ញុំជេមសុកហ្នឹងណាគាត់មានប៉ុណ្ណឹងហើយបើគាត់ផឹកឆ្នាំ3កញ្ចប់បងម្លាញ់ខ្ញុំជេមសុកហ្នឹងហើយមានជាងនឹងទៅទៀត ប៉ុន្តែផឹកអីផ្សេង អត់បានទេព្រោះអីគាត់នឹងអត់កើតទេ តែគាត់អាចឆ្នាំ3កញ្ចប់នឹងផឹកបានខំរៀនខំសន្សំខំរកជំរាបលាបងប្អូនបងចេមសុកនិយាយលេងណាសូមទោសណាបងម្លាញ់ណាសូមទោសសូមអធិស្ឋានបងនិយាយលេងទេសូមអរគុណជំរាបលាបងប្អូនណាជំរាបលាទាំងអស់គ្នាបាទចូលធ្វើការដល់ម៉ោងហើយបាទអរគុណ